តោះគ្រូចាប់ផ្ដើម record ទៅអូខេ start សួស្តីលោកគ្រូហើយជម្រាបសួរអ្នកជម្រាបសួរលោកគ្រូហើយសួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងក្រុមរបស់ខ្ញុំឡើងនិយាយពី topic Grab ហើយនិង Pass App ហើយនៅក្នុងក្រុមរបស់ខ្ញុំមានសមាជិក4នាក់គឺទី1ខ្ញុំយកសេនសា សមាជិកក្រុមមួយទៀតរ៉ូពីលីសានិងទី3ស៊ីសម៉ាលីនិងទី4សារិនសេណា ជាដំបងនៅក្នុងចំណុច content របស់ខ្ញុំហ្នឹងគឺមាន7ចំណុចចំណុចទី1តកតងនឹង history of grab and pass app និងចំណុចទី2 marketing strategy និងចំណុចទី3 sport analysis for both grab and pass app និងចំណុចទី4 the service and promotion និងចំណុចទី5 driver requirement and payment និងចំណុចទី6 advantage and disadvantage ហើយនិងចំណុចចុងក្រោ й conclusion អឺជាដំបងខ្ញុំនិយាយអំពី Grab Grab គឺមកដល់ប្រទេសកម្ពុជា នៅក្នុង ឆ្នាំ2019ហើយនឹង Grab គឺឈានមុខគេនៅក្នុងអាស៊ីដែលផ្ដល់សេវាកម្មកក់លឿនបំផុតសម្រាប់តាក់ស៊ីឡានឯកជននិង Grab អ្នកបើកបរនៅក្នុងប្រទេសកម្ពុជា Grab មានវត្តមាន6ប្រទេសដែលមានទី1ហ្នឹង គឺម៉ាឡេស៊ីសិង្ហបុរីឥណ្ឌូនេស៊ីមីយ៉ាន់ម៉ាវៀតណាមហើយនិងប្រទេសកម្ពុជា ហ្វីលីពីនហើយនិងថៃឡែនហើយ Grab គឺជាបច្ចេកវិទ្យាមួយដែលផ្ដល់នៅវេទិកាសម្រាប់អ្នកប្រើប្រាស់ដើម្បីទទួលបាននូវសេវាកម្មល្អជូនដល់អតិថិជនយើងអើយហើយមួយទៀតគឺនិយាយតាក់ទងទៅនឹងចំណុច Pass App Pass App គឺមកដល់ប្រទេសកម្ពុជានៅក្នុងឆ្នាំ2007ដែលមកមកក្រោយនឹង Grab ទេ នៅក្នុងបច្ចុប្បន្នសេវាកម្មដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជាគឺ Pass App ដែល Pass App បានមកដល់ក្នុងក្នុងទីក្រុងភ្នំពេញដំបូងគេបងអស់ហើយ Pass App គឺបានបន្តបង្កើតបោះខ្លួនហ្នឹងទៅក្នុងខេត្តផ្សេងផ្សេងដូចជាសៀមរាបបរសៃអនុបាត់ដំបងកំពង់ចាមហើយឥឡូវហ្នឹងបន្តទៅកពតបន្តទៀតហើយ Pass App គឺជាសេវាកម្មមួយដែលល្អបំផុតនៅប្រទេសកម្ពុជាហើយឈានមុខគេហើយជាសេវាកម្មកក់តាក់ស៊ីដែលងាយស្រួលបំផុតជាមួយនឹង TokTok និង Pass App India Pass App គឺជាសេវាកម្មមួយដែលយើងជិះដែលមានភាពងាយស្រួលបំផុតក្នុងការស្វែងរកតុកតុកនិងតាក់ស៊ីវាបានបង្កើតឡើងនៅក្នុងទីក្រុងភ្នំពេញដែលធ្វើឲ្យខ្លាយជាកម្មវិធីឈានមុខគេបំផុតដែលងាយស្រួលសម្រាប់អតិថិជនឬក៏ប្រជាជននៅក្នុងស្រុកខ្មែរទាំងមូលតែម្ដង។ ម៉ាលីសុំសឹកអឺម៉ាលីសុំស្លាយបន្ទាប់ឥឡូវជាដំបងយើងចូលមកដល់តកតងតពីម៉ាលីស្លាយក្រោយហើយ ចំណុចបន្ទាប់តពីស្លាយខាងលើតកតងទៅនឹង Grab ដដែលដែល Grab គឺនឹងបង្កើតសេវាកម្មបន្តទៀតដែលងាយស្រួលយ៉ាងខ្លាំងដែលរួមបញ្ចូលនឹង Grab TokTok Grab Remorkers និង Just Grab Grab SUV និង Grab Bike និង Grab Reward ជាមួយនឹងអ្វីដែលមកថ្មីថ្មីទៀតតែតកតងនឹងក្រឹង Grab TokTok ហ្នឹងគឺជា Grab ដែលអឺជា pass app India ដែលយើងបានឃើញនៅក្នុងទីក្រុងភ្នំពេញផ្ទាល់តែម្ដងហើយមួយទៀតគឺ Grab Remorkers ហ្នឹងគឺជាឡាន តាក់ស៊ីដែលគេបង្កើតឈ្មោះថាជា Grab Remote ហើយមួយទៀតនឹង Just Grab Just Grab ហ្នឹងគឺជា Grab ដែលជាឡានដែលយើងដឹកដឹកទំនិញឬក៏អីវ៉ាន់ទៅតាមខេត្តនានាហើយនឹង Grab Bike Grab Bike ហ្នឹងគឺជាម៉ូតូដែលដឹក delivery ឬក៏ម្ហូបចំណីអាហារផ្សេងៗដែលយើង order ពីហាងផ្សេងៗម៉ាលីសុំស្លាយបន្ទាប់ ជាចំណុចមួយទៀតហ្នឹងតកតងនឹង marketing strategy ដែលតកតងនឹង Grab Grab គឺបានប្រើប្រម៉ូកូដរបស់គាត់ discount បន្ទាប់ពីអតិថិជនជិះបាន2ដង គឺមានការ discount ទៅតាមប្រម៉ូកូដកាតហើយចំណុចមួយទៀតតកតងនឹង promotion ដែលគាត់បានផ្សព្វផ្សាយទៅក្នុង social media ដូចជា Facebook YouTube និងបង្កើតជា boot ស្តង់ដូចនៅសាលាដែលយើងធ្លាប់បានឃើញមកហើយនៅ ពេលដែលមានកម្មវិធី event ម្ដងម្ដង នៅសាលាភូមិភ្នំពេញដូចនឹងអី C ស៊ីស៊ីជេស៊ីស៊ីដូចជា boot stang ដែលគាត់ប្រើប្រម៉ូកូដដើម្បីងាយស្រួលដល់និស្សិតក្នុងការជិះដោយ free ដំបូងគេនៅពេលដែលគាត់ប្រើ ប្រើកម្មវិធី Grab ដំបូងគេគឺមានការជិះ free តែម្ដងសម្រាប់សិស្សនិស្សិតងាយស្រួលក្នុងការធ្វើដំណើរនៅពេលដែលគាត់ត្រូវការធ្វើដំណើរទៅទីតាំងផ្សេងផ្សេងដែលគាត់ចង់ទៅ ហើយតាក់ទងនឹងចំណុច Pass App Pass App គឺជាតាក់ទងក្នុង Pass App Cambodia Pass App Cambodia គឺគាត់បានមកដល់ ទីក្រុងភ្នំពេញមុនក្រែបក៏ដោយប៉ុន្តែអើយគាត់គឺបានឆេងតម្លៃទៅតាមក្រែបដើម្បីជាយុទ្ធសាស្ត្រទីផ្សារដើម្បីប្រកួតប្រជែងជាមួយក្រែបកុំឲ្យគាត់បាត់បង់អតិថិជនគាត់បានឆេងតម្លៃរបស់គាត់បន្ទាប់ពីពេលដែលអតិថិជនរបស់គាត់នឹងបានជិះចាប់ពី3គីឡូឡើងទៅ គឺត្រូវចំណាយត្រឹមតែ1500ឯប៉ុន្តែបើសិនជាយើងជិះត្រឹមតែ1គីឡូគឺយើងត្រូវចំណាយ3000 3500រៀលដែលនៅពេលដែល យើងជិះ pass app គឺវាងាយស្រួលត្រង់ពេលដែលយើងជិះទៅគឺកំណត់គោលដៅដល់ណាគឺលុយលោតនៅតាមទូរស័ព្ទ app របស់យើងចំណែកឯ Grab Grab វិញគឺនៅពេលដែលយើងកំណត់ទីតាំងដែលយើងត្រូវទៅគឺលុយលោតនៅក្នុង ទូរស័ព្ទរបស់យើងមុនមុនពេលដែលយើងជិះទៅដល់ហ្នឹងគឺលុយគឺគេគិតគេគិតហើយចំណែកឯ pass app គឺគិតទៅតាមគីឡូផ្សេងផ្សេងគ្នាអឺចំណុចរបស់ខ្ញុំគឺត្រូវបានអស់ហើយគឺទៅតទៅមិត្តភ័ក្ដិរបស់ខ្ញុំបន្ទាប់អរគុណ ជំរាបសួរលោកគ្រូខ្ញុំលីសាដែលខ្ញុំអឺមិននិយាយតពីមិត្តភក្តិរបស់ខ្ញុំរក្សាដែលចំណុចរបស់ខ្ញុំដែលខ្ញុំត្រូវនិយាយនោះគឺតើតើជាមួយនឹង SWOT analysis for both graph and past app ដែលយើងធ្វើការវិភាគ SWOT ទៅលើ graph ហើយនិង past app ហើយយើងវិភាគទៅលើ4ចំណុចដែលចំណុចទី1គឺ strength វាគឺជាមធ្យោបាយទូរំណាដែលមានគេស្គាល់ច្រើនសម្រាប់សិស្សនិស្សិតដែលមករៀនបន្តនៅទីក្រុងហើយអត់ស្គាល់ផ្លូវច្បាស់លាស់ហើយដើម្បីជៀសវាងការអង្វែងផ្លូវឬការបៀតបៀនផ្សេងផ្សេងគឺយើងអាចប្រើ application របស់ PassApp ឬ Grab ដែលយើងគិតថាមានសុវត្ថិភាពសម្រាប់យើងក្នុងការធ្វើដំណើរចំណុចមួយទៀតគឺសេវាកម្មមានស្តង់ដារដែលអ្នកបើកបរនិងយានជំនិះត្រូវបានធ្វើការផ្ទៀងផ្ទាត់ដោយក្រុមហ៊ុន ដែលអាចឲ្យយើងមានអារម្មណ៍ថាមានសុវត្ថិភាពចំណុច ត្រីទី3គឺមានយានជំនិះច្រើនដែលអាចតម្រូវតាម តម្រូវការរបស់អតិថិជនត្រីទី4ថ្លៃដើមនៃការ បញ្ជាជិះមានតម្លៃសមរម្យអត់ clear ចំណុចទី5គឺការប្រកួតប្រជែងមានតិចតួចដូចដែលយើងដឹងហើយថាសពថ្ងៃ Uber driver ដែលមានគេស្គាល់ច្រើនគឺមានតែ Fatcat ហើយនិង Grab តែប៉ុណ្ណោះត្រីមួយទៀតគឺ មាន កំណត់ត្រាចំណាយច្បាស់លាស់ បង្កើនឲ្យមានភាពជឿទុកចិត្តនិងសុខភាពទៅដល់អតិថិជនមានភាពងាយស្រួលសម្រាប់អ្នកបើកបរដែលពួកគេអាចបត់បែនទៅតាមពេលវេលាហើយអាចជ្រើសរើសជាបុគ្គលិកក្រៅម៉ោងនិងអាចបដិសេធចំពោះអតិថិជនដែលពួកគេអត់ចង់បានត្រីចុងក្រោយគឺ មានតម្លៃទាបជាងបើធៀបទៅនឹងតាក់ស៊ីដែលធ្វើប្រតិបត្តិការតាមបែបប្រពៃណីឬក៏តាក់ស៊ីទូទៅដែលអត់ប្រើប្រាស់តាម digital អសម្រាប់ចំណុចមួយទៀតគឺ weakness ដែល weakness របស់វាគឺ growing our competitor គឺមានការប្រកួតប្រជែងកើនឡើងដោយសារតែគំនិតរបស់កម្មវិធីគឺមានភាពសាមញ្ញដែលអាចឲ្យដៃគូរបស់ខ្លួននឹងយកតាមតាមត្រីមួយទៀតគឺ Uber driver unhappy with their earning អ្នកបើកបរអាចនឹងមិនសប្បាយចិត្តចំពោះចំណូលរបស់ពួកគេត្រីទី3 have conflict between the driver and customer អាចបង្កជំនួសរវាងអតិថិជនជាមួយនឹងអ្នកបើកបរចំណុច មួយទៀតគឺ unpredictable behavior of driver ដែលអាកប្បកិរិយារបស់ពួកគេគឺអត់អាចទាយទុកមុនបាន ដែលអាចធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនតាមរយៈការបៀតបៀនទៅលើរូបរាងកាយឬការបាត់បង់ទ្រព្យរបស់របស់អតិថិជន ដែលអាចធ្វើឲ្យអតិថិជនអស់ចំណុចចិត្តនិងមានការ delete app ដែលប៉ះពាល់ដល់ចំណូលរបស់ក្រុមហ៊ុន។ ដោយដែលយើងបានអានព័ត៌មាននៅលើសិក្សាមេឌៀគឺមានករណីដែលពាក់ព័ន្ធទៅលើខាង Uber driver ច្រើនគ្រួសារតាមរូបភាពជាច្រើនដូចជាបើកបរនៅពេលសវឹងចែងយានយន្តផ្សេងផ្សេងខុសរបៀបបើកបរគ្មាន ទំនួលខុសត្រូវគ្មានសិលធម៌ក្នុងការបើកបរការនិយាយស្ដីអត់សមរម្យទៅការអតិថិជនជាដើមហើយនៅពេលដែលឃើញរូបភាពទាំងអស់ហ្នឹងគឺធ្វើឲ្យគឺជាមូលហេតុដែលធ្វើឲ្យប្រជាពលរដ្ឋដាក់រហស្សនាមឲ្យថាជាអតិរិទ្ធដងផ្លូវ វ៉ាលី slide មួយទៀតអសម្រាប់ចំណុចទី3គឺ opportunity អជាញឹកញាប់អតិថិជនដែលមានការចាប់អារម្មណ៍ចំពោះសេវាកម្មទូទុបឬតុកតុកដែលមានតម្លៃថ្លៃហើយមិនមានរបៀបនៅលើទីផ្សារដូច្នេះវា ជាជាឱកាសបង្ហាញពីការរកប្រាក់ចំណេញរបស់ Digital App Driver ដែលអាចឲ្យពួកគេផ្ដល់ជូនសេវាកម្មរបស់ខ្លួនទៅកាន់អតិថិជនដែលផ្អែកលើគណនេយ្យភាពនិងការអនុវត្ត។ ម្យ៉ាងទៀតខាងក្រុមហ៊ុនអាចកំណត់អត្តសញ្ញាណរបស់អ្នកបើកបរដែលធ្វើឲ្យដែលធ្វើទង្វើមិនគប្បីចំពោះអតិថិជននិងអាចដោះស្រាយជូនអតិថិជនបានអមួយទៀតគឺ ការប្រើប្រាស់ digital ដែលសពថ្ងៃពិភពលោកកំពុងក្លាយជាពិភពលោកដែលពោពេញទៅដោយការប្រើប្រាស់ digital មនុស្សជាច្រើនប្រើប្រាស់ smartphone របស់ពួកគេដើម្បីជាមធ្យោបាយសម្រាប់តាក់ទងគ្នាដូចនេះការប្រើប្រាស់ app នៅលើ smartphone ដើម្បីកំណត់មធ្យោបាយធ្វើដំណើររបស់ពួកគេគឺជាវិធីមួយដែលល្អរបស់អតិថិជន។ ចំណុចចុងក្រោយគឺ strap ការគម្រាមកំហែងអឺគឺ less profit អ្នកបើកបរមិនអាចសមាជិកជាមួយនឹងប្រាក់ចំណេញទាបដែលជាអាចនាំឲ្យមានការផ្សព្វផ្សាយមិនល្អរបស់ទៅលើក្រុមហ៊ុន ហើយធ្វើឲ្យអ្នកបើកបរថ្មីដែលចង់ចូលរួមនឹងការផ្នែកគំនិតទៅជាអត់ចង់វិញនេះទៅគឺការកើនឡើងរបស់ដៃគូប្រកួតប្រជែងគឺធ្វើឲ្យតម្លៃធ្លាក់ចុះ នៅពេលដែលមានដីគូប្រកួតប្រជែងស្របពេលដែលក្រុមហ៊ុនប្រឈមមុខជាមួយនឹងការប្តឹងផ្តល់វាធ្វើឲ្យខូចខាតដល់កិច្ចជួលរបស់ក្រុមហ៊ុនចំណុចអមួយទៀតគឺ financial motivation from competitor គឺការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុរបស់ដៃគូប្រកួតប្រជែងដែលធ្វើឲ្យយើង បាត់បង់អតិថិជននិងបុគ្គលិករបស់យើងមកលីស្លាយមួយទៀតសម្រាប់ចំណុចទី4គឺ the service and promotion តែអចំណុចទី1គឺ Grab service ដែល Grab ហ្នឹងគឺមានសេវាកម្មជួលដែលសេវាកម្មហ្នឹងគឺជាសេវាកម្មថ្មីថ្មីមួយដែលអាចធ្វើឲ្យអ្នកដំណើរអាចធ្វើការកក់ឡានឬតុកតុកបានភ្លាមភ្លាមជាមួយជំរឿនៃកញ្ចប់ក្នុងការធ្វើដំណើររយៈពេលយូរនិងច្រើនកន្លែងហើយរូបភាពដែលយើងបានបង្ហាញនេះគឺជាតម្លៃនៃប្រភេទកញ្ចប់សេវាកម្មនីមួយៗដែលអឺ ដែលកញ្ចប់សេវាកម្មហ្នឹងដែលគេគិតក្នុងរយៈពេល2ម៉ោងមានតម្លៃ32000រៀល4ម៉ោង50000រៀល6ម៉ោង70000និង8ម៉ោង90000រៀលស្មើហើយទិសដៅនៃកញ្ចប់សេវាកម្មជួលនេះគឺគ្របដណ្ដប់ទូទាំងទីក្រុងភ្នំពេញចំណែកអាខាត Pass App គឺយើងអត់ទាន់ឃើញមានកញ្ចប់សេវាកម្មនេះនៅឡើយដល់ចំណុចមួយទៀតគឺចំណុច promotion របស់ Grab ហើយនេះគឺជាការ promotion របស់ Grab ដែលធ្លាប់មានដូចជាមានការបញ្ចុះតម្លៃដល់ទៅ50%នៅពេលដែលយើងចំណាយអស់3000រៀលឡើងទៅមានឱកាសឈ្នះក្នុងការជិះ Grab ដែលឥតគិតថ្លៃក្នុងរយៈពេល3ខែហើយសម្រាប់អតិថិជនដំបូងជាមួយនឹងការ using code របស់ Grab គឺអាចទទួលបានការជិះឥតគិតថ្លៃចំនួន3ដងសម្រាប់ទីតាំងចិត្តនិងសម្រាប់ទីតាំងឆ្ងាយគឺអាចស្ទើរបាន4ដុល្លារក្នុងការជិះ4ដង។ ហើយបើយើងប្រើ Grab coupon code គឺយើងអាចកាត់បន្ថយការចំណាយដល់ទៅ12000រៀលសម្រាប់ការជិះ6ដងដែលការប្រម៉ូសិនខាងលើនេះគឺអាចមានមួយចំនួនគឺ expire ដល់ចំណុចមួយទៀតគឺ pass app promotion គឺការ promotion របស់ pass app សម្រាប់អតិថិជនថ្មីគឺទទួលបានការបញ្ចុះតម្លៃ1ដុល្លារក្នុងការជិះលើកដំបូងហើយយើងអាច cashback 1ដុល្លារសម្រាប់ការ pay តាមវិញ ទទួលបានការបញ្ចុះតម្លៃ15%អត់កំណត់ក្នុងការ using cash app អរគុណលោកគ្រូចំណុចរបស់ខ្ញុំអរគុណនឹងចូលដល់ប្រភេទបន្តទៀតអឺជំរាបសួរលោកគ្រូនិងសួស្តីមិត្តភ័ក្តិទាំងអស់គ្នាអឺខ្ញុំឈ្មោះស៊ីសម៉ាលីដែលចំណុចដែលខ្ញុំត្រូវ present ហ្នឹងគឺអឺនិយាយអំពី driver requirement អឺចំពោះ app ទាំងពីរហ្នឹងគឺយើងដឹងស្រាប់ហើយថាជា app ដែល ដឹកជញ្ជូនអ្នកដំណើរទៅដល់ទីតាំងហើយនឹងធានាឲ្យបាននៅសុវត្ថិភាពជូនទៅដល់អតិថិជនដូចនេះហើយក្នុងការជ្រើសរើស driver ហ្នឹងមិនចេះតែយកយកមកទេគឺត្រូវមានតម្រូវការអឺចំពោះ Grab ហ្នឹងត្រូវមានតម្រូវការ6យ៉ាងទៅអាចខ្លាយទៅជា driver របស់ Grab បានដែលទី1នោះគឺ តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណដើម្បីងាយស្រួលនៅពេលដែលមានបញ្ហាអ្វីមួយកើតឡើងគឺយើងអាចស្គាល់ពីអត្តសញ្ញាណរបស់អ្នកបើកបរបាននិងទី2គឺបានបើកបរជាទូទៅបានជាតម្រូវឲ្យមានបានបើកបរហ្នឹងគឺដើម្បីបញ្ជាក់ថាបុគ្គលហ្នឹងមានអាយុគ្រប់18ហើយចេះពីច្បាប់ចរាចរណ៍និងចេះបើកបរត្រឹមត្រូវដើម្បីធានាបាននូវសុវត្ថិភាពក្នុងការបើកបរនិងអាចផ្ដល់ទំនុកចិត្តជូនដល់អតិថិជនបានអទី3គឺ vehicle inspection អឺគឺការត្រួតពិនិត្យយានយន្តដើម្បីបញ្ជាក់ថាគ្មានបញ្ហាអ្វីមួយកើតឡើងនិងទីអ4គឺ vehicle identification card គឺបានសម្គាល់យានយន្តឬក៏កាតគ្រីអឺដែលទាមទារឲ្យមានបានសម្គាល់យានយន្តឬក៏កាតគ្រីនេះគឺដើម្បីបញ្ជាក់ថាបុគ្គលហ្នឹងគឺជាម្ចាស់កម្មសិទ្ធិរបស់យានយន្តហ្នឹងពិតប្រាកដមែនទី5គឺ wing account wing account នេះគឺតម្រូវឲ្យមាននៅក្នុងទូរស័ព្ទ ដើម្បីងាយស្រួលនៅក្នុងការទូទាត់លុយពី Grab ទៅ Driver និងចំណុចចុងក្រោយគឺ តម្រូវឲ្យផ្ដល់តែព័ត៌មានពិតតែប៉ុណ្ណោះចូលទៅក្នុង criminal background check រីឯ driver requirement របស់ PassApp វិញគឺមិនចាំបាច់មានតម្រូវការច្រើនពេកនោះទេគឺគ្រាន់តែប្រឡងយកបានបើកបរដើម្បីទទួលបានតុកតុក license ពីមន្ទីរសាធារណការនិងដឹកជញ្ជូនទៅគឺអាចមានសិទ្ធិខ្លាយទៅជា PassApp driver បានហើយអឺនឹង ចំពោះការ payment រវាង Grab និង customer វិញគឺ customer មានជំរើសពីរនៅក្នុងការ pay លុយដែលជំរើសទី1នោះគឺ cash ការ pay លុយជាលុយសុទ្ធនិងជំរើសទី2គឺការ pay តាមរយៈ credit ឧទាហរណ៍ថា customer អត់ចង់ pay ជាលុយសុទ្ធទេ ឬក៏ customer ហ្នឹងភ្លេចយកកាបូបលុយមកតាមគឺអាច pay តាមរយៈជំរើសទី2នឹងបានរីឯការ pay រវាង Grab និង driver វិញគឺ driver នឹងទទួលបានការផេពី Grab តាមរយៈ Grab Driver App Cash Wallet បន្ទាប់ពីពួកគេបំពេញការងាររួចរាល់ហើយពួកគេអាចដកលុយពី Grab Driver App Cash Wallet នឹងយកទៅដាក់ក្នុង bank account របស់ពួកគេបានគ្រប់ពេលនិងចំពោះ Pass App វិញការផេរវាង Pass App និង Customer គឺត្រូវផេជាលុយសុទ្ធនៅពេលដែល customer ហ្នឹងមកដល់ goal down ពួកគេគ្រាន់តែមើលទៅលើ driver screen ដើម្បីដឹងពីតម្លៃលើខ្លាចថា driver ហ្នឹងគិតលុយលើពីតម្លៃដើមអឺដែលនៅលើ screen ហ្នឹងអីអញ្ចឹងឬក៏ក្នុងករណីដែលខ្លាច pass app ហ្នឹងធ្វើស៊ីអីអញ្ចឹងហើយចំណែកឯការ pay រវាង pass app និង driver វិញគឺ driver នឹងទទួលបានការ pay បន្ទាប់ពី pass app នឹងឆាក15%ពីការរកចំណូលប្រចាំថ្ងៃរបស់ពួកគេដែលការ pay នឹងធ្វើឡើងតាមរយៈ wing PassApp ឬក៏ True Money អរគុណលោកគ្រូ slide របស់ខ្ញុំបញ្ចប់សំណឹងហើយ slide បន្ទាប់ដល់បោះមិត្តភ័ក្ដិខ្ញុំអឺជំរាបសួរលោកគ្រូក៏ដូចជាសួស្ដីដល់មិត្តភ័ក្ដិទាំងអស់គ្នាខ្ញុំសេណាបន្តចំណុចពីមិត្តភ័ក្ដិខ្ញុំតកតងជាមួយនឹង advantage ហើយនឹង disadvantage របស់ Grab ហើយនឹង PassApp តាមពិតទៅអាពីរហ្នឹង គុណសម្បត្តិអីនិងគុណវិបត្តិរបស់វានឹងវាស្តៀងគ្នាគ្រាន់តែមានអាខ្លះមានមួយវារៀងល្អជាងតិចអីចឹងហើយនៅក្នុងហ្នឹងគុណសម្បត្តិរបស់ Grab ហ្នឹងវាមានដូចជាចំណាញ់ពេលវេលាហើយនិងថវិកាអឺនៅក្នុងការចំណាយឧទាហរណ៍ថាអឺយើងត្រូវចេញទៅណាមួយចឹងយើងខ្ជិលជិះម៉ូតូចឹងវាអាចនឹងមានគ្រោះថ្នាក់ឬក៏អីចឹងយើងជិះក្រែអាចយើងអាច ប្រើតុកតុកយកមកជីបានហើយនៅក្នុងហ្នឹងមានការជឿជាក់ទៅលើវាហើយមានសុវត្ថិភាពជាងការដែលយើងជិះម៉ូតូអីចឹងណាហើយនៅក្នុងហ្នឹងក៏មានការបញ្ចុះតម្លៃផ្សេងផ្សេងតាមកម្មវិធីជប់សម្រាកធំធំឬក៏ពេលខ្លះមួយអាទិត្យអីចឹងគាត់មានបញ្ចុះតម្លៃ15%ឬក៏ប្រហែលតាមដែលគាត់ផុសនៅក្នុង page របស់គាត់មាននៅក្នុង Facebook ហើយនៅក្នុងហ្នឹងគុណសម្បត្តិរបស់វាគឺការកេងបន្លំដូចជាអឺអានេះធ្លាប់ខ្ញុំសួរអ្នកដែលគាត់ធ្លាប់ជីអាហ្នឹងគឺគាត់និយាយតាក់ទងជាមួយនឹងពេលខ្លះអ្នកបើកបរតុកតុកហ្នឹងគឺគាត់ដូចជាគាត់ជីគាត់ចាប់ផ្ដើមជីទៅចឹងហើយគាត់ក៏ឈប់ហើយបកមកវិញហើយគាត់និយាយប្រាប់ថាអឺទូរស័ព្ទខ្ញុំអត់មានអ៊ីនធឺណិតអ៊ីនធឺណិត slow ហើយពេលចឹង អឺមើលមើលតម្លៃអត់កើតអីអញ្ចឹងហើយគាត់ថាបើចង់ឲ្យបន្តទៀតអញ្ចឹងឲ្យលុយអាដែលគាត់ទៅមកហើយត្រឡប់មកវិញនឹងម្ដងទៀតបើមិនអញ្ចឹងទេអឺឲ្យតាលុយនឹងក៏បានដែរហើយជួលណាគេផ្សេងក៏បានដែរអានេះតកតងជាមួយនឹងជនជាតិបរទេសម្នាក់ដែលគាត់ជិះធ្លាប់មានប្រវត្តិចាញ់បោកអ្នកអឺរត់ក្រែបនឹងហើយមួយទៀតអាចប្រឈមមុខនឹងគ្រោះថ្នាក់ ទោះបីជាវាមានសវត្ថភាពតែមិនមានទាំងអស់នៅក្នុងនោះមានអ្នកបើកបរមួយចំនួនគឺគាត់និយាយទៅយើងធ្លាប់ឃើញនៅពេញអីបើកបើកបច្ចេកគ្នាពេញនឹងទាំងអស់ហើយគៀខ្ញុំក៏ធ្លាប់ដែរធ្លាប់គៀខ្ញុំឡើងបិះចូលឡានអីម្ដងដែរហើយជីឡើងរ៉េពេញនឹងទាំងអស់ហើយអញ្ចឹងវាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងដែរហើយចូលមកដល់ចំណុចមួយទៀតគឺអឺគុណសម្បត្តិរបស់ Pass App នៅក្នុងហ្នឹងយើងមានទំនុកចិត្តហើយមានអារម្មណ៍ថាមានមានសុវត្ថិភាពហ្មងណាហើយចំណាយពេលតិចនៅក្នុងការរងចាំឲ្យតុកតុកឬក៏ឡានអីគាត់មកដល់ធ្វើយ៉ាងយូរ4នាទីតែពាក្យច្រើនគឺតិចជាង2នាទីឯងព្រោះវាមានច្រើនអញ្ចឹងណាចាំតែបន្តិចបានមកដល់ហើយហើយអឺយើងអាចកំណត់ងាយស្រួលនៅក្នុងការកំណត់ទិសដៅតាមរយៈការគិតគីឡូ ដូចមិត្តភ័ក្ដិខ្ញុំបកស្រាយនៅខាងលើអញ្ចឹងគឺពេលដែលយើងជីហ្នឹងគឺគេសួរយើងថាទៅដល់ណាហើយអញ្ចឹងពេលយើងទៅដល់គេគិតមើលគីឡូតាមហ្នឹងវាលោតម្លៃឲ្យយើងបានហើយហើយអឺមានអឺអាហ្នឹងក៏វាជាមជ្ឈបាយមួយនៅក្នុងការជំនួសឲ្យការអឺធ្វើដំណើរដូចជាពេលខ្លះយើងគាត់ថាអឺខ្ញុំមានឡានអីចឹងជិះទៅផ្ទះឬក៏ ជិះម៉ូតូខ្លាចមានគ្រោះថ្នាក់អីចឹងបើជិះអាហ្នឹងវារៀងមានសុវត្ថិភាពជាងម៉ូតូហើយវារៀងទូជាងឡានអីចឹងវាអាចទៅរៀងលឿនអីចឹងបានហើយអឺការបញ្ចុះតម្លៃគឺវាស្តៀងមួយអឺ Grab ដែរហើយនៅក្នុងហ្នឹងគុណវិបត្តិរបស់វាអឺតកតងមួយការបោកប្រាស់គឺខ្ញុំធ្លាប់ជួបផ្ទាល់អានេះគឺគាត់អឺសួរយើងថាទៅណាអីចឹងពេលដែលខ្ញុំប្រាប់គាត់ហើយ លក្ខណៈថាខ្ញុំប្រាប់ឲ្យគាត់ទៅផ្លូវរៀងកាត់អីចឹងគឺគាត់អត់ជិះតាមយើងទេគាត់ថាអឺជិះផ្លូវនេះស្រួលជាងតែគាត់ជិះឡើងវៀងឡើងមកឆ្ងាយឡើងមកយូរទៀតទៅដល់គាត់លុយទៅដល់គាត់លុយអស់ឡើងមកកកោកហើយខ្ញុំកាលហ្នឹងខ្ញុំអត់មានតោះវាយអីខ្ញុំខ្ជិលខ្ញុំឲ្យហ្មងហើយក្រោយមកខ្ញុំក៏ឈប់ជិះដោយសារតាខ្លាចចឹងទៀតហើយអានេះក៏វាប្រឈមមួយគ្រោះថ្នាក់ដែរពីច្រើនអ្នករត់តុកតុកហ្នឹងគឺ វាជីសាហាវតាហ្មងហើយចំណុចម៉ាលីសុំស្លាយបន្ទាប់អឺនៅចំណុចចុងក្រោយនេះតកតងជាមួយនឹង conclusion អឺស្រុកមកតាំងពីការបកស្រាយខាងលើហើយនឹងការសាកសួរអ្នកដែលគាត់ធ្លាប់ជិះអានឹងពីមុនមកអឺ គេនិយាយថាអឺ pass app ហ្នឹងជាទូទៅមានតម្លៃថោកជាង Grab ហើយអឺចង់និយាយថាគេពេញនិយមនៅក្នុងការជិះ pass app ជាង Grab ហើយណាមួយដោយសារតើវាមានសេវាកម្មច្រើនកន្លែងជាង Grab ហើយពេលវេលាអាអាពេលវេលាដែលរងចាំអឺ pass app ហ្នឹងក៏វាតិចអីអញ្ចឹងណាបើយើងប្រញាប់អីយើងចាំតែបន្តិចពីបន្តិចអីនឹងបានហើយហើយអឺកម្មអឺ កម្មវិធីពិសេសរបស់ PassApp ហ្នឹងយើងអាចកក់តុកតុកឬក៏ឡានអីហ្នឹងទុកមុនហើយមានអត្រាការប្រាក់ទាបជាង Grab ទៀតហើយ Grab ភាគច្រើនគឺគាត់មានគាត់អត់សូវមានម៉ូតូអីគាត់មានតាឡានអីចឹងហើយបើយើងបើយើងជិះគ្នាច្រើនវាមិនទៅអីតែបើយើងជិះម្នាក់ឯងអីចឹងវាអស់ថ្លៃហើយខាតទៀតហើយអឺនៅក្នុងហ្នឹង ការប្រមូលអឺសំទោសលោកគ្រូអឺតាមរយៈដែលគេនិយាយមកសេវាកម្មអឺ Pass App ហ្នឹងគឺគាត់ល្អជាង Grab ឆ្ងាយហើយទំនុកចិត្តហើយតាក់ទងមួយការបន្លំបោកប្រាស់អីក៏អឺអត់ទៅមានណាគេនិយាយតាក់ទងមួយ Pass App អីដែរចំណុចខ្ញុំអស់ធំនឹងអរគុណច្រើនលោកគ្រូ អូខេហ្នឹងហើយ thank you ហើយហើយពាក់ព័ន្ធគ្នាជាមួយនឹងចំណុចបន្តតោះឥឡូវអឺក្រុមបន្តតែម្ដងប៉ុន្តែគ្រូ end meeting ចឹងណាក្រុមក្រោយ